បាទសួស្តីពុកម៉ែបងប្អូនទាំងអស់ថ្ងៃ នេះមកនាំពាក់ព័ន្ធនឹងការឆែកលេខស្មាតបាទអញ្ចឹងវាយផ្កាយ8 87ទុំជ្រូកហើយចុចបញ្ជូនបាទអញ្ចឹងនេះនេះវាឃើញលេខនេះគឺជាលេខរបស់ខ្ញុំ បាទគឺជាលេខស្មាតរបស់ខ្ញុំអញ្ចឹងនេះគឺជារបៀបមួយសម្រាប់ការឆែកនៅលេខទូរស័ព្ទស្មាតនេះគឺយើងចុចសារថ្មី ដើម្បីរំលឹក បាទគឺ887បាទអញ្ចឹងវា វាចេញលេខរបស់យើងហើយបាទហើយប្រសិនបើពុកម៉ែបងប្អូនទាំងអស់គ្នាចង់បាននៅវីដេអូថ្មីថ្មីកុំភ្លេចចូលនៅក្នុង YouTube វាពាក្យថាសេរីកសិកម្មនឹងបង្ហាញនៅវីដេអូជាច្រើនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយកុំភ្លេច Subscribe និង Share ផងបានដើម្បី ទទួលបាននៅវីដេអូថ្មីថ្មី ដែលខ្ញុំបាទបាន ធ្វើវាបានអរគុណបាយ